អាយដាមបណ្ឌិតហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានយុវជនគណៈបកថ្នាក់កណ្ដាលថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណៈបកថ្មី ក្នុងជួរសិស្សនិស្សិតនៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈស្លា Trend View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកថ្ងៃទី25ខែមីនាឆ្នាំ2023សូមស្វាគមន៍និងចូលរួមអបអរសាទរចំពោះ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណៈបកប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់នៅក្នុងបពហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រជាអានការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតការសម្រេចបាននៅសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះនិងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារនិងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ឲ្យរួចផុតពីគ្រោះមរណៈ ណៈនៃជំងឺ Covid-19 ហើយការសម្រេចចិត្តដ៏សំខាន់នេះក៏បានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីនាំនាវាកម្ពុជាទៅត្រើយសុភមង្គលនិងអភិវឌ្ឍភាពរីកចម្រើនថែមទៀតយុវវ័យតែងតន្ទឹងរង់ចាំនៅអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពថិរភាពនិងការអភិវឌ្ឍដែលផ្ដល់នៅសិទ្ធិសេរីភាព និងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាងរួមមានឱកាសសិក្សា ក្សារៀនសូត្រឱកាសការងារតាមជំនាញវិជ្ជាជីវៈឱកាសប្រកប អាជីវកម្មដើម្បីមានជីវភាពធូរធារនិងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្ដៅនិងសុភមង្គល ក្នុងន័យនេះក្នុងនាមជាកម្លាំងបន្តវេនរបស់គណៈបកប្រជាជនកម្ពុជា សូមយុវជន សមាជិកសមាជិកាបករួមគ្នាថែរក្សាការពារ សុខសន្តិភាពដែលកំពុង មាន សប្តាហ៍ថ្ងៃនេះឲ្យបានគង់វង្សយូរអង្វែងទន្ទឹមនឹងនេះក៏ត្រូវតែខិតខំ ធ្វើទំនើបកម្មទាំងលើចំណេះដឹងនិងការកសាងសមត្ថភាពឲ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខប្រសិនបើយើងប្រឡងធ្លាក់យើងអាចប្រឡងម្ដងទៀតបានប៉ុន្តែបើជ្រើសរើសគណៈបកនយោបាយដឹកនាំប្រទេសខុសនោះនឹងនាំឲ្យប្រទេសធ្លាក់ទៅក្នុងអន្តរភាពចំនួនវឹកវរចលាចលជាពិសេសហានិភ័យនៃការធ្លាក់ទៅ ក្នុងភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្មបំផ្លិចបំផ្លាញនានាដោយដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់យើងរួចមកហើយដែរក្នុងរយៈកាលជាង40ឆ្នាំកន្លងមកនេះគណៈបកប្រជាជនកម្ពុជា បានបង្កើតនៅស្នាដៃនិងគុណបំណាច់ដ៏ច្រើនលើសលប់ជូនជាតិនិងប្រជាជន ដែលនេះ គឺជាបទពិសោធន៍ដ៏គួរឲ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិនិងផ្ដល់នូវភាព កក់ក្ដៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ននិងតទៅអនាគត។